ស្ដីបងប្អូនថ្ងៃនេះសូមបង្ហាញពីការដាំទុរេនក្រប Today we show you how to control the by the seed អានេះវិធីងាយងាយយើងទិញទ្រៀនមកពិសាទៅយើងអាចយកកំបោះក្របទៅចោលយើងអាចយកក្របមកដាក់បានណាសាននេះគឺដល់បានប៉ុណ្ណាហើយ គេចេញឆ្នាំងចេញនៅហើយព្រៀបមកណានេះព្រោះមកបុកទាំងតកូលកូនវាយណាណៃណាតែត្រួយបាទចេញវាយឆ្នៃមកនេះសិតតែប្រដុកពីក្របដែលយើងទិញមកញ៉ាំទិញមកផ្សារ របស់តាមដែរបាទពីមុនយើងយកមកបដុសនៅចេះថ្មដាក់លើកប់យើងតែអានេះយើងយកវាទៅបដុសនៅក្នុងខាងផ្លាស្ទិកវាប្រើក្រដាសជូតមាត់ទៅដាក់ប្រានយកមកវាចេញម្លងចាំយកមកដាក់ទៅច្រើនណាស់ដូច វាក់ហ្នឹងអញ្ចឹងខ្ញុំវា10គ្រឿងត្រេនត្រេនតិចតូចយើងដើម10គ្រឿងដែរជាងផ្នែកនៅក្រៅណានេះវិធីងាយងាយក្នុងការបណ្ដុះត្រេនអត់ប្រមាទទេបាទនេះចាំគិតលាស់បដូរមកនេះ ដល់ពីចេញចឹងមកវានឹងរបូតចេញពីតូចបាច់មកទៅក៏វាលាស់លាស់ខ្លួនឯងជាវានឹងចេញពីមកផុតណាមកលើលម៉ើមនុស្សចំរងទឹក ទៀតចឹងយើងឃុំប្រវាសិនទៅឲ្យវាដកខ្លាំងពេកមកចំតពីលើក្រោយវាតិចទៅមកវាខូចដាក់ទៅ